មួយជើងទៀតទប់ជាមួយនឹងខ្សែរេញតែម្ដងម៉ាត់បដៃមួយជើងទៀតបាទធ្វើសឹងអើយដេកស្អាត ចាំបោកហ្មងចលោចលោកាត់ទាត់កាប់មួយជើងពីសនអាគីមទាត់មួយជើងទៀតពីសនអាគីមមួយជើងទៀតខូចជើងហើយបាទបើងើបមកវិញធម្មតាពីសៀវងុយបាទរាប់ត្រឹម8បាទប្រកួតត បាទចាំមើលថាតើរាគីមគាត់កាប់ជើងដើម្បីឲ្យផ្ដាច់ស្ទៀវហើយឬក៏យ៉ាងណាចាំមើលបាទគាត់មួយជើងទៀតហើយបាទញាក់មួយបាទចលោចលោកាប់មួយជើងទៀតចំកន្លែងចាស់មួយជើងទៀតសងវិញស្ទៀវហើយម៉ាត់ម៉ាត់យោយោចប់ទឹកទី1 បាទទឹកទី2ហើយទឹកទី1គឺសង្ហុយគាត់រាប់ម្ដងខូចជើងឥឡូវទឹកទី2បាទចាប់ដើមបដូរតតជើងគ្នាទៅវិញទៅមកហើយចាប់ជើងសៀវងុយបុកចូលគ្រាជង្គង់ពីសរគីម ឡោចឡោតទាស់ជើងពីរកីមដួលសេវងៃឡោចឡោតចាប់មួយជើងចាប់សងវិញមួយជើងទៀតពីរកីមពីរជើងបីជើងអូយម៉ាត់ម្ដាយពេញកដាលមុខអាសៀវងៃដើរចូល មួយជើងធ្វើឲ្យដួលខ្លួនឯងបាទគាត់មួយជើងពីស្ងុយមួយជើងពីជើងសងវិញសងវិញយើងត្រុតត្រោមតិចហើយអូយបាទទាត់គេយើងចង់ដួលលើជើងឬក៏យ៉ាងម៉ាយ៉ាងណាទៅនេះម្ដាយពីសរគីមពេញកណ្ដាលមុខស្ងុយ ជើងពីរ៉ាគីមពីរជើងសងវិញបាទប្រគីមធាក់តុបកាប់មួយជើងចំកសិង្គគាត់មួយទៀតសៀងអុយចាប់ជើងជាប់សងម្ដាយខុសបាទអូយម៉ាត់ម្ដាយពីអូមួយចង្គង់នេះមួយចង្គង់នេះល្អណាស់ធាក់តុបពីសៀងអុយ រាគីមទួតទួតសងបាទទួតសងម៉ាត់បដៃពីងុយបាទបាទអូយអូយងុយងុយងុយងុយងុយលេងអូយមកជើងទៀតទប់ជាមួយនឹងខ្សែរេញតែម្ដងម៉ាត់បដៃមកជើងទៀតបាទធ្វើសឹងអើយដេកស្អាត con đâu đấy chứ ngơ bruit ឬក៏យ៉ាងណាបាទមិនរួចទេជើងងយខូចជើងទេបាទអញ្ចឹងសម្រាប់វគ្គជម្រុះ20អ្នកដំបូងនេះគឺគូទី2ដែលសឿងុយគឺខូចជើងហ្នឹង